ចូលរួមធ្វើការជាមួយជាលក្ខណៈលក្ខណៈទៀតមានការស្ដាប់គ្នា ទៅវិញទៅមកយើងពិគ្រោះគ្នាពិចារណារកផ្លូវជួយដោះស្រាយតកទុកលំបាករបស់ប្រជាប្រដ្ឋរបស់យើងនៅមាត់ភូមិនោះនេះហើយគឺជាទឹកចិត្តដែលយើង កំពុងនាំគ្នាប្រឹងប្រែងជាទូទៅនៅក្រៅទាំងអស់គ្នាហ្នឹងយើងខំប្រឹងធ្វើកិច្ចការរបៀបអញ្ចឹងរបៀបអញ្ចឹងគ្រប់ស្ថាប័នទាំងអស់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 កំណើតដំណើរដើមតងនៃការចាប់ដើមប្រដាក់ឲ្យកើតមានសេចក្តីប្រកាសនេះឡើងណាថាតាំងពីទសវត្សទី80 1980ដល់82កើតបានគណៈកម្មការរៀបចាត់តាក់តែងច្បាប់រហូតមកដល់ចុងឆ្នាំ2006អញ្ចឹងมันមានលើកឡើងនៅការប្រជុំដើម្បីពិនិត្យមើលសេចក្តីព្រៀង នៃសេចក្តីប្រកាសហ្នឹងអង្គប្រជុំទៅបានទាញរហូតទៅដល់សម្រាប់ធ្វើការបោះឆ្នោតដល់ខែកញ្ញាឆ្នាំ2007មួយឆ្នាំក្រោយមកទៀតវាមានការជំរងចម្រាស់នៅមាត្រាមួយចំនួនតែគេកែត្រូវកែគូណាទេអញ្ចឹងណាយុវជនយើងបានជ្រាបនៅគោលការណ៍នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមហ្នឹង ខ្ញុំកំណាតែតែលើកជាហោហែថាអង្គការសហប្រជាជាតិមានការនឿយហត់ខ្លាំងណាស់ដើម្បីនឹងរៀបចំឲ្យចេញជារូបរាងនៃសេចក្តីប្រកាសនេះព្រោះសេចក្តីប្រកាសនេះធំធេងថាសួរថាហេតុអ្វីបាន អង្គការសហប្រជាជាតិមានការលើកឡើងអំពីបញ្ហា ទៅរៀបចំសេចក្តីប្រកាសស្តីអំពីសិទ្ធិជនជាតិដើមនឹងឡើងទៀតព្រោះមាន សេចក្តីប្រកាសជាសកលមួយស្តីអំពីសិទ្ធិមនុស្សជាទូទៅហើយដោយហេតុថាការងារដែលគេតែងឡើងនៅក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនៅឆ្នាំ1948ថ្ងៃទី10ខែ12ឆ្នាំ1948ហ្នឹងនិយាយទៅជិតចប់ឆ្នាំ48ហើយគេហាក់ដូចជាប្រជុំអំណាចឆ្នាំ ដែរគេសម្រេចមុននឹងចូល49គេ ចេញសេចក្តីប្រកាសជា សកលស្តីអំពីសិទ្ធិមនុស្សហ្នឹងប៉ុន្តែនៅក្នុង មាត្រាទាំង30នៃសេចក្តីប្រកាសជា សកលស្តីអំពីសិទ្ធិមនុស្សហ្នឹងมันបានមានអត្ថបទណាមួយឃ្លាណាមួយដែលការពារទៅឲ្យជនជាតិដើមដល់ទៅចាំទៅអង្គការសហប្រជាជាតិត្រូវរៀបចំសេចក្តីប្រកាសមួយទៀតតែគេមើលឃើញក្រោយមក ប្រហែលជា50ឆ្នាំក្រោយ បានគេឃើញមានជនជាតិដើមនឹងនៅតែរងការធ្វើទុកបោកយកសេដ្ឋកិច្ចហើយជីវភាពរបស់ជនជាតិដើមទាំងអស់ហ្នឹងវាកាន់តែរិចរិលទៅរិចរិលទៅមានការត្អូញត្អែរជាច្រើនអឺ special reporter មួយចំនួនគាត់បានជួបឲ្យផ្ទាល់គាត់ក៏មានគំនិតហ្នឹងចង់រៀបចំអញ្ចឹងបានស្នើទៅអង្គការសហជីវជាតិក៏យល់ថាវាគួរសមដែរក៏គេរៀបចំត្រូវតែជួយដើម្បី លើកបង្កើងស្នើឲ្យរដ្ឋជា សមាជិកទាំងអស់នៅលើសកលលោកហ្នឹងជាសមាជិករបស់អង្គការសហជីវជាតិហ្នឹងចូលរួមជួយតម្កុំតម្កើងលើកកម្ពស់ស្មារតីពីព្រោះវប្បធម៌របស់ជនជាតិដើមហ្នឹងវាត្រូវរិចរិលត្រូវសាបរលាបត្រូវគេបង្ខិតបង្ខំមិនឲ្យអនុវត្តនៅពេលនៃវប្បធម៌របស់ខ្លួនគេគិតថាជនជាតិដើមហ្នឹងវាថោកថយម្ល៉េះគេចង់បញ្ចូល គេហៅថាធ្វើសមាអរណកម្មហ្នឹងគាត់ណាស់ទេប្រសិនបើសិនគ្មាន ច្បាប់សេចក្តីប្រកាសនឹងចេញទេរដ្ឋជា សមាជិកមួយចំនួន ហៅថារដ្ឋសម័យដែលមកក្រោយហើយ គ្រប់គ្រងធ្វើអាណានិគមវៀតទីនៅលើដែនដីរបស់ជនជាតិដើមហ្នឹងអឺធ្វើសមារណកម្មជនជាតិដើមហ្នឹងឲ្យចូលទៅជាសមាជិកនៃប្រជាប្រដ្ឋទេថ្មីនឹងអស់ អញ្ចឹងអត្តសញ្ញាណរបស់ពួកគាត់នឹងត្រូវបានរំលាយជាស្វ័យប្រវត្តិដោយគ្មានខណាខ្លះនៃមេត្រានៃសេចក្តីប្រកាសនៃកតិកាសញ្ញាឬមួយអនុសញ្ញាសន្ធិសញ្ញា ដើមរបស់អង្គការសហជីវជាតិនឹងជួយការពារទេអត់អញ្ចឹងទៅអឺក្នុងលោក Coffee Anon គាត់ចិត្តចាប់អាណត្តិឯមុននឹងចាប់អាណត្តិគាត់ចង់ធ្វើការងារមួយដើម្បីជនជាតិដើម ពួកគាត់នឹងកាត់ទុក ថាជាអគ្គលេខាធិការនៃអង្គការសហជីវជាតិម្នាក់ដែលគាត់មានទស្សនវិស័យទូលំទូលាយនឹកអាណិតទៅដល់ជាបរដ្ឋទូទៅហើយគាត់តែងតែមានស្មារតីសង្គ្រោះជានិច្ចគាត់ប្រើនៅធម៌មេត្តានៅក្នុងខ្លួននឹងច្រើនខ្ញុំកណាក៏មាន ការគោរពចំពោះកិច្ចការរបស់ លោកអតីត អគ្គលេខាធិការរបស់អង្គការសហជីវជាតិ Coffee Anon នឹងណាគាត់ជាបណ្ឌិតម្នាក់គួរជាទីគោរពមែនទែនការងាររបស់គាត់ឃើញថាតនាការនឹងបានច្រើនជួយទៅដល់ពិភពលោកនឹងបានច្រើនជាពិសេសយើងនៅតែនឹកគុណគាត់ជានិច្ចមុននឹងគាត់បញ្ចប់ នៅអាណត្តិរបស់គាត់គាត់បានខំប្រឹងជួយជំរុញឲ្យចេញជាសេចក្តីប្រកាសស្តីអំពី សិទ្ធិរបស់ជនជាតិដើមនឹងឡើងនោះជាចំណែកមួយរបស់ លោកអគ្គលេខាធិការ Kofi Annan មែនតែនគេចេញទៅគេថាអត់វាអស់ហើយអញ្ចឹងហ្នឹងប៉ុន្តែបានបោះឆ្នោតសម្រេចនៅក្រោមការជំរុញការផ្ដាំផ្ញើរបស់គាត់នឹងយ៉ាងច្រើនអញ្ចឹងណាអញ្ចឹងជាទូទៅខ្ញុំគូណាសូមរំលឹកឯគោលការណ៍ថាចិត្តដល់ពេលដូចគុណបាន ព្រះអង្គគ្រូបានប្រកាសចេញថានៅមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមមានលោកលឹមសឺជាប្រធានហ្នឹងហើយមានព្រះអង្គគ្រូនៅទីនោះដើម្បីជួយកិច្ចការមួយចំនួនជាចៅអធិការវត្តចៅអាវាសហើយក៏ការអឺនុកម្រងដូចថាការឧបត្ថម្ភពីខាងក្រោយរបស់លោកប្រធានលឹមសឺនិងគណៈកម្មការរបស់គាត់អឺ មានទឹកចិត្តចូលរួមជាមួយនឹងកិច្ចការប្រទេសជាតិរបស់ខ្មែរក្រមយើងនឹងដោយផ្ទាល់នៅស៊ីដនីឃើញថាមាន តែកន្លែងនងមួយទេដែលបានគិតគូរប្រយោជន៍ទៅដល់ប្រទេសជាតិយើងនឹងជាធំខ្ញុំកណាសូមជូននៅការកោតសរសើរមួយវិញទៀតមានលោក លីថាញ់តាំង នៅទីនេះដែលគាត់តែងតែខ្វល់ខ្វាយជានិច្ច ចំពោះបញ្ហាប្រជាបរតខ្មែរក្រមយើងដែលកំពុងតែរស់នៅរងទុក្ខលំបាកនៅមាតុភូមិឲ្យបានខំប្រឹងជួយដោយអស់ពីចិត្តពីឆ្លើមចំពោះកិច្ចការហ្នឹងអឺលោកលីទាំងទាំងហ្នឹងគឺថាទាំងក្រុមគ្រួសារខ្ញុំណាសូមចូលរួមថ្លែងអំណរគុណបងប្អូនយើងមួយចំនួនទៀតញោមញាតប្រជាពុទ្ធបរិស័ទទាំងអស់ នៅទីនោះបានអឺចូលរួមជាមួយនឹងកិច្ចការតស៊ូរបស់មជ្ឈមណ្ឌលហើយតែងតែគ្រប់គ្រងជំនិច្ចទោះបីញោមញាតខាងប្រជាណាចក្រកម្ពុជាក៏ដោយលោកតែងតែចូលរួមគ្រប់គ្រងខ្លាំងណាស់ចំពោះកិច្ចការប្រទេសជាតិកិច្ចការតស៊ូដើម្បី សិទ្ធិសេរីភាពរបស់បងប្អូនខ្មែរក្រមយើងនៅឯភូមិដែល កំពុងតែប្រឈមជាមួយនឹងកិច្ចការដោយផ្ទាល់ជាមួយនឹងរដ្ឋវៀតណាមហ្នឹងហើយបងប្អូនយើងនឹងមានសេចក្តីត្រេកអរចំពោះកិច្ចការដែលប្រជាប្រដ្ឋទូទៅ ខ្មែរខ្មែរក្រមនៅលើសកលលោកទាំងអស់ដែលតែងតែគ្រប់គ្រងនៅ ការតស៊ូរបស់គាត់ហើយជួយឧបត្ថម្ភជាស្មារតីជាគំនិត ជាថាវិការទៅឲ្យគាត់ នៅក្នុងពេលដែលមាន ការចាំបាច់ម្ដងម្កាលតាក់ហើយកជាក់ស្ដែង គឺថាពេលដែលមានប្រឈមមកជាមួយនឹងโรគរាតត្បាត COVID ហ្នឹងហើយនឹងបងប្អូនយើងពេលដែលគាត់ធ្វើពិធីអីម្ដងម្ដងព្រះអង្គគ្រូនឹងក៏យកចិត្តទុកដាក់ណាស់ជាមួយនឹងកិច្ចការរបស់យុវជនយើងជាពិសេសហើយនឹងយុវសមណៈជាប្រសងយើងនឹងនេះមិនត្រឹមតែគុណសម្បត្តិ នៃការបង្រៀនផ្ដល់ជាគំនិតទស្សនវិស័យទេផ្ដល់គ្រប់មធ្យោបាយទៅតាមលទ្ធភាពដែលយើងធ្វើបានខ្ញុំកណាឃើញថាដូចថាខ្ញុំកណាតែងនិយាយអញ្ចឹងក្នុងការតស៊ូដែលតែងតែប្រឡូកជាមួយនឹងសង្គមជាច្រើនអឺនៅទីនេះធ្វើឲ្យខ្ញុំកណានឹងមានសមានចិត្តជ្រះថ្លាមែនទែនគឺថា ចូលរួមធ្វើការជាមួយជាលក្ខណៈលក្ខណៈទៀតមានការស្ដាប់គ្នាទៅវិញទៅមកយើងពិគ្រោះគ្នាពិចារណារកផ្លូវជួយដោះស្រាយតទៅទុកលំបាករបស់ប្រជាប្រដ្ឋរបស់យើងនៅមាត់ភូមិនោះនេះហើយគឺជាទឹកចិត្តដែលយើងកំពុងនាំគ្នាប្រឹងប្រែងជាទូទៅដោយក្រៅទាំងអស់គ្នាហ្នឹងយើងខំប្រឹងធ្វើកិច្ចការរបៀបអញ្ចឹងវាអញ្ចឹង គ្រប់ស្ថាប័នទាំងអស់ដែលមាននានាការពាក់ព័ន្ធទៅដល់បងប្អូនប្រជាប្រដ្ឋនៅកម្ពុជាក្រមគឺថាសូមឲ្យមានទឹកចិត្តរបៀបអញ្ចឹងទាំងអស់គ្នានៅជុំវិញពិភពលោកការងារដែលយើងធ្វើនៅខាងក្រៅនឹងធ្វើឲ្យយុវជនយើងនឹងមានកម្លាំងខ្លាំងណាស់ហើយបូកផ្សំជាមួយនឹងសេចក្តីប្រកាសហ្នឹងសេចក្តីប្រកាសដែល ព្រះអង្គគ្រូបានបញ្ចប់នៅវគ្គសិក្សាលើកដំបូងខ្ញុំកណាឃើញលោកលោកលោកទីប្រឹក្សាអអគ្គលេខាធិការហើយគាត់ត្រូវទទួលលេខាធិការជាលេខាធិការលោកលេខាធិការគឹមគូនោះគាត់បានធ្វើកំណត់ ចំណាំថាកម្មវិធីហ្នឹងត្រូវបានបញ្ចប់បញ្ចប់ការពិភាក្សា អង្គលពីថ្ងៃសៅរ៍ទី2ខែមេសាឆ្នាំ2022នោះយើងបានបញ្ចប់កាលពីដើមខែមេសា គឺថាមុនពេលចូលឆ្នាំខ្មែរហ្នឹង11ថ្ងៃកិច្ចពិភាក្សារបស់យើងនឹងត្រូវបានបញ្ចប់អរគុណលោកគឹមគូដែលបានអឺធ្វើកំណត់ត្រានៅក្នុងសេចក្តីប្រកាសនឹងតែម្ដង ហើយក៏បានធ្វើការថៃភិញជាភាសាអង់គ្លេសដាក់ ដាក់មក article ចឹងទៅហើយដាក់ខ្មែរខាងក្រោមហ្នឹងមាត្រាហ្នឹងដើម្បីបកប្រែយើងមើលភ្លាមយើងយល់ភ្លាមយើងចាំបាច់មានឯកសារខ្មែរហើយដែលព្រះអង្គគ្រូមានការរៀបចំធ្វើឲ្យមានជាឯកសារនេះឡើងគឺជាប្រភេទឯកសារកម្រដែលខ្ញុំមិនតាន់ឃើញមាន ស្ថាប័នណាធ្វើទេនឹងខ្ញុំឃើញតែស្ថាប័នព្រះអង្គគ្រូដែល មានការពិគ្រោះគ្នាហើយចាត់ចែងធ្វើឲ្យមានរបៀបហ្នឹងណាយើងមើលអញ្ចឹងទៅសម័យដូចមើលតែបិដកអញ្ចឹងណាតែបិដកយើង មានបល័យមួយចំហៀងអញ្ចឹងទៅមាន សម្រាយជាខ្មែរហ្នឹងមួយចំហៀងទៅឥឡូវអង្គគ្រូមានរៀបចំមេត្រាជាភាសាអង់គ្លេសខាងលើហើយភាសាខ្មែរខាង ក្រោមហេតុអីបានយើងត្រូវធ្វើអញ្ចឹងណាក៏យល់ថា អត្តបទដើម គឺជាភាសាអង់គ្លេសហើយអត្ថបទដែលយើងអង្គការសហជីវជាតិបកប្រែជាផ្លូវការយើងយកមកឲ្យស្រួលដាក់នៅខាងក្រោមហ្នឹងចាក់បញ្ចូលទៅដើម្បីឆ្នៃជាបុគ្គលិកជាកូនសិភៅមួយឲ្យយុវជនយើងក្រោយហ្នឹងក៏មើលបានប្រជាប្រដ្ឋខ្មែរដែលត្រូវការបកប្រែជាភាសាខ្មែរនឹងក៏យល់បានអ្នកដែលអាច យល់ដឹងអំពីទាំងពីរភាសាហ្នឹងក៏យល់បានហើយយើងមានភាសាអង់គ្លេសជាគោលនៅទីនេះទៀតពីព្រោះបើការបកប្រែយើងវាមានលៀងខ្លះអញ្ចឹងយើងមានភាសាអង់គ្លេសជាគោលនៅខាងមុខនឹងស្រាប់ចាំបាច់យកឯកសារមួយទៀតមកបើកមើលបាក់ការធ្វើនេះជាល្អមែនទែនលក្ខណៈមួយប្រស្តាលហើយបែបទំនើបណាសូមជូនសេចក្តីសរសើរមួយវិញទៀតនៅឱកាសនេះជាមួយនឹងការអបអសាទរអឺ ព្រះអង្គគ្រូថានឹងរៀបចំធ្វើនៅថ្ងៃទី11អញ្ចឹងហ៎ណាដែរណាថ្ងៃទី11ខាងមុខហ្នឹងថ្ងៃអាទិត្យអញ្ចឹងព្រះអង្គគ្រូធ្វើមុនណាទិវាថ្ងៃទី13ហ្នឹងធ្វើមុន3ថ្ងៃណាអត់ធ្វើមុន2ថ្ងៃអញ្ចឹងធ្វើមុន2ថ្ងៃធ្វើមួយណាជើងល្អដែរខ្ញុំណានឹងព្យាយាមទៅចូលរួមជាមួយ ដើម្បីអបអសាទរនៅថ្ងៃនោះឲ្យមានវេទិកាពិភាក្សា ពិគ្រោះគ្នាពីរឿងថែមទៀតទៅតែនៅទីនេះសូមរំលឹកជូនក្រោយពីជូនជាគណិតខ្លះខ្លះមកហូមហាយមកហើយអឺរំលឹកជូននៅគោលការណ៍បន្ថែមគោលការណ៍បន្ថែមដែលលោកលេខាធិការគីមគូនឹងគាត់បានរៀបចំមកគឺថាប្រមូលសរុបជាទូទៅតើនៅក្នុងសេចក្តីប្រកាសនោះ យើងចែកជាប្រហែលវគ្គបើយើងចែកបូកសរុបទៅឃើញមានការបែងចែករបស់ មន្ត្រីជំនាញនៃអង្គការសហជីវជាតិហ្នឹងគេបែងចែកជា6 9ចំណុចនៅក្នុង9ចំណុចហ្នឹងគោលការណ៍ទី1គឺមានគោលការណ៍ទូទៅគោលការណ៍ទូទៅហ្នឹងយើងនិយាយពីមាត្រាទី1ដល់មាត្រាទី6 នៅក្នុងដើមហ្នឹងមេត្រាទី1ដល់មេត្រាទី6ហ្នឹងគេនិយាយអំពីសិទ្ធិរបស់ជនជាតិដើមទាំងឡាយក្នុងការទទួលបានសិទ្ធិពេញលេញនៃសិទ្ធិនោះការមិនរើសអើងការបដិញ្ញាចិត្តហើយនឹងលក្ខណៈនៃការស្វ័យភាពថាស្វ័យយត្តភាពណាណាថែរក្សាស្ថាប័នជនជាតិដើមហើយនឹងសិទ្ធិទទួលបានជនជាតិនឹងនៅក្នុងមេត្រា1ដល់មេត្រាទី6នឹងមាននិយាយពីចឹង មាននិយាយអំពីថាជួនជាតិដើមទាំងអស់នឹងទទួលបានសិទ្ធិពេញលេញជាមនុស្សជាតិណាជាមនុស្សជាតិគេដែរហ្នឹងគេប្រកាសទទួលអញ្ចឹងហើយអាចជៀសវាងផុតពីការរើសអើងគឺការប្រកាន់ពូចាស់ហ្នឹងមានការបដិញ្ញាចិត្តមួយបញ្ញាចិត្តគឺថាស្នើឲ្យរដ្ឋាភិបាលនៃប្រទេសសម័យឲ្យមានបដិញ្ញាចិត្តអឺ ហើយជនជាតិដើមនឹងមានសិទ្ធធ្វើជាស្វ័យយត្តភាពអាចស្នើចេញជាស្វ័យយត្តភាពបានដោយខ្លួនឯងហើយមានការថែរក្សានៅស្ថាប័នជនជាតិដើមគឺថាពីបញ្យលបង្ហាញពីការថែរក្សាស្ថាប័នជនជាតិដើមហើយនឹងសិទ្ធិទទួល បានសញ្ជាតិក្នុងយើងបានបញ្ជាក់ហើយយើងចង់ទទួលក៏បាន យើងចង់មិនទទួលក៏បានអញ្ចឹងណាបើយើងត្រូវការដើរណាយើងអាចចូលជាសញ្ជាតិនៃប្រទេសយើងនៅជាមួយនឹងទៅអញ្ចឹង នៅប៉ុន្តែនៅលើការសម្រេចរបស់យើងទៀតយើងចង់ចូលក៏ចូលមិនចូលក៏ហើយប៉ុន្តែបើយើងចង់ចូលប្រទេសនោះប្រជាជាតិនោះអ្នកដែលគ្រប់គ្រងនឹងត្រូវតែឲ្យយើងចូលនោះនឹងចំណុចទី1ហើយចំណុចទី2គេនិយាយអំពីជីវិតសុចរិតភាពហើយនឹងសន្តិសុខនោះវាមានពីមាត្រា ទី1ទី7ទៅដល់មាត្រាទី10ក្នុងនោះមានបញ្ជាក់អំពីសេរីភាព ពីការបល័យពូជសាការពង្រួមពង្រួមដោយបង្ខំពង្រួមពង្រួមដោយបង្ខំហ្នឹងខ្ញុំបាននិយាយមិញហ្នឹងគឺថារបៀបធ្វើសមាហរណកម្មអញ្ចឹងណាចាប់បញ្ចូលជាសមាហរណកម្មអានោះគឺថាគេហាមមួយការបំផ្លាញវប្បធម៌ចង់បំផ្លាញវប្បធម៌គេ ហើយការផ្លាស់ទីលំនៅដោយបង្ខំចេញពីដីធ្លីសិទ្ធិនៅក្នុងបុណ្យភាព និងសន្តិសុខរបស់បុគ្គលហើយនឹងសិទ្ធិជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមឬប្រជាជាតិជនជាតិដើមអញ្ចឹងនៅក្នុងមាត្រាទី7ទៅដល់មាត្រាទី10ហ្នឹងមាននិយាយពីចំណុចសំខាន់អញ្ចឹងហាមពីការបន្លាយពូជសាសន៍ហាមពីការបង្ខិតបង្ខំមិនអោយពង្រួបពង្រួមឬការផ្លាញវប្បធម៌គេអបញ្ហាទីលំនៅហើយនៅសិទ្ធិដីធ្លីយើងមានបុរៈភាពពេញលេញ ទាំងរួមទាំងសន្តិសុខបុគ្គលរបស់យើងណាចំណុចទី3គេបញ្ជាក់នៅក្នុងអត្តសញ្ញាណអានឹងសំខាន់ណាអត្តសញ្ញាណវប្បធម៌ហើយនឹងជំនឿសាសនាហើយភាសានោះមានពីមាត្រាទី11ទៅដល់មាត្រាទី13គឺចែងចេញអំពីសិទ្ធិនៅក្នុងការអនុវត្ត នឹងធ្វើឲ្យរស់រវើកឡើងវិញនៅវប្បធម៌ដោយឆ្លងកាត់ទៅតាមរយៈប្រវត្តិសាស្ត្រណាតែនឹងគេបញ្ជាក់ហ្នឹងណាបញ្ជាក់ថាយើងអាចធ្វើឲ្យរស់រវើកឡើងវិញនៅវប្បធម៌ដែលឆ្លងតាមរយៈនៃ ប្រវត្តិសាស្ត្រថាតើប្រជាសាស្ត្រហ្នឹងទីហោដូចជាប្រវត្តិខ្មែរក្រមហ្នឹងរស់នៅទីនោះជាលក្ខណៈប្រវត្តិសាស្ត្រឬអត់អញ្ចឹងយើងដឹងហើយ បានយើងរំលឹកគ្នាយើងថាឲ្យដឹងថាយើង គឺជានៅទីនោះតាម ប្រវត្តិសាស្ត្របានបញ្ជាក់មកអញ្ចឹងហើយប្រវត្តិសាស្ត្របញ្ជាក់មកអញ្ចឹងយើងមានទីអាង បែបម៉េចយើងមានទីអាងតាមប្រវត្តិវិទូ ធំធំលើពិភពលោក ដែលគេធ្វើការកត់ត្រាដែលគេមានការស្រាវជ្រាវសរសេរនៅក្នុងសភៅនិកាយប្រវត្តិផ្សេងផ្សេងនៅតាមសាកលវិទ្យាល័យនានាហើយនឹងក្រុមអ្នកប្រាជ្ញស្រាវជ្រាវក្រុមប្រទេស ដែលធ្លាប់ធ្វើអាណានិគមមុនមុននៅទីនោះអញ្ចឹងមានអាណានិគមបារាំង មានប្រទេសជប៉ុនមានសហរដ្ឋអាមេរិកមានសហភាពសូវៀតឬមួយរុស្ស៊ីនឹងដើមប្រទេសចិនណាសត្វដឹងកន្លែងនោះអញ្ចឹងដូច្នេះនៅក្នុងប្រវត្តិសាស្ត្រហើយនឹង ភាសានោះភាសានឹងជាដើម ដឹងថាតើប្រជាប្រដ្ឋខ្មែរក្រមនិយាយភាសាអីថាយើងនិយាយភាសាខ្មែរអញ្ចឹងទៀតហើយមួយទៀតគេបន្ថែមថាមានការការពារទំនៀមទម្លាប់ឯទីកន្លែងឧបករណ៍សម្រាប់ប្រារព្ធពិធីឥឡូវយើងមានបញ្ហាពីរឿងបញ្ហាឧបករណ៍សម្រាប់ប្រារព្ធពិធីរដ្ឋវៀតណាមមិនបានជួយថែរក្សារបស់អស់នឹងទុកឲ្យយើងទេឲ្យអនុញ្ញាតឲ្យមាន ទេសចរជាភ្ញៀវទេសចរមានថាវិការមកទិញរបស់អស់ហ្នឹងទៅទុកទៅតាមផ្ទះរៀងរៀងខ្លួនរបស់គេនៅបរទេសដូចទីហត់ដូចជាអឺអឺរបស់ដែល ក្បាច់ក្បូររចនាពីបុរាណដបងដបងដូចថានៅក្នុងពិធីមង្គលការ នៅក្នុងអឺពេលដែលយើងវត្តអារាមម្ដងម្ដង តួយ៉ាងដូចជាសាជីល្អល្អដែលគ្របម្ហូបអាហារយើងត្រូវទុកដាក់អានឹងឲ្យឲ្យទៅជារបស់មួយ នៅក្នុងសារមន្ទីររបស់ខ្មែរក្រមដើម្បីយើងបង្ហាញទៅដល់ប្រជាប្រដ្ឋខ្មែរក្រមជំនាន់ក្រោយនឹងឲ្យដឹងថារបស់ប្រើប្រាស់របស់ចាស់ទុនខ្មែរក្រមនឹងមានរបស់អីខ្លះនោះយើងបង្ហាញអំពីអរិយធម៌ហើយនឹង ប្រពៃណីទំនៀមទម្លាប់ដែលចាស់ពីដើមគាត់ធ្លាប់ធ្វើនៅក្នុងពិធីអាពាហ៍ពិពាហ៍គាត់ធ្វើបែបមិនខ្លះទៅវត្តពីសម័យពីដើមគាត់ធ្វើដោយវិធីណាខ្លះដើម្បីឲ្យយុវជនរបស់យើងជាបច្ឆាជនបានដឹងក៏ប៉ុន្តែមិនដូច្នោះគាត់អនុញ្ញាតឲ្យរបស់ទាំងនោះចេញពីក្នុងប្រទេសដោយមិនខ្វល់ខ្វាយពីការជួយថែរក្សាទប់ស្កាត់ឥឡូវគេរៀបចំអាហ្នឹងថាតើឲ្យមានការទប់ស្កាត់ពីថ្ងៃហ្នឹងតើ អយទៅរកកន្លែងមួយ សាងសង់ឲ្យគេជាបណ្ណាល័យរបស់ជនជាតិដើមហ្នឹងដើម្បីថែរក្សារបស់អស់ទាំងហ្នឹងអញ្ចឹងពីព្រោះជាទូទៅជនជាតិដើមអត់មានលទ្ធភាពធ្វើទេណាពួកចិញ្ចឹមជីវិតមិនចង់រស់ផងចង់រួចខ្លួនផងហើយបើសិនណារដ្ឋសម័យដែលគ្រប់គ្រងអាណានិគមហ្នឹងមិនជួយអញ្ចឹងវាធ្លាក់ធ្ងន់ហើយអញ្ចឹងខ្ញុំកណានៅអឺថែមួយទៀតចាស់ដើម្បីផ្អាកសិន ទី4នៅក្នុងខទី4ការអប់រំព័ត៌មានហើយនិងសិទ្ធិការងារត្រង់ហ្នឹងយើងឃើញមានចាប់ពីមាត្រាទី14ទៅដល់មាត្រាទី17អំពីសិទ្ធិទទួលបាននៅការអប់រំរួមទាំងដំណើរប្រព្រឹត្តស្ថាប័នអប់រំតរខ្លួននិងបង្រៀនភាសាសាស្ត្រអីកូនវប្បធម៌ត្រូវតែលើកយកមកបង្ហាញនៅក្នុងផ្នែកអប់រំហើយនិងផ្សព្វផ្សាយសាធារណការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សំខាន់សំខាន់ទាំងពីរតកតងទៅនឹងការពិតរបស់ជនជាតិដើមហើយសិទ្ធិទទួលបាន ការការពារអំពីច្បាប់ការងារហើយនឹងកិច្ចផុតអំពីការកេងប្រវ័ញ្ចសេដ្ឋកិច្ចកេងប្រវ័ញ្ចសេដ្ឋកិច្ចកន្លែងនឹងសំខាន់សំខាន់ណាស់ពីព្រោះនឹងវាពាក់ព័ន្ធទៅដល់ជីវភាពនិរន្តរភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងពាក់ព័ន្ធទៅច្បាប់ការងារ ដែលយើងតែងតែនិយាយជាហោហែលេ ILO ច្បាប់ ILO របស់អន្តរជាតិហ្នឹងយើងធ្វើការកន្លែងណា ហើយតែជនដើមហ្នឹងគេដាច់ខាតទៅទទួលយើងឲ្យធ្វើការឬអត់នឹងក្នុង ក្នុងចំណុចទី4ហ្នឹងមានបញ្ជាក់ពីហ្នឹងពីការអប់រំអំពីព័ត៌មានហើយនឹងសិទ្ធិនៅក្នុងការធ្វើការងារក្នុងចំណុចទី4ហ្នឹងមាននិយាយជាក់ចឹងខ្ញុំកណាសូមប្រខែប៉ុណ្ណឹងសិន